អ្នកអង្គញានលេងនបត្រាប្រកាសគាំទ្ររាជរដ្ឋាភិបាលលុបចោលសជើណូតំបន់ភ្នំតាម៉ៅទាំងអស់លោក តាន់គឹមសួរបង្ហោះសារគាំទ្រយ៉ាងដូចនេះធ្វើឲ្យមហាជននាំគ្នាភ្ញាក់ព្រឹតដោយដែលដឹងស្រាប់ហើយថាប្រធានបទតំបន់អភិវឌ្ឍភ្នំតាម៉ៅខ្លាយជាប្រធានបទល្បីលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តែយ៉ាងណាមិញក្រោយទទួលសំណុំពរយ៉ាងច្រើនពីប្រជាជន សម្ដេចតេជោហ៊ុនសែនបានប្រកាសផ្អាកដំណើរការតំបន់នោះជាក់ស្ដែងសម្ដេចតេជោប្រកាសរួចមិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកអុកញ៉ានលេងនវត្រាបង្ហោះសារលើ Facebook គាំទ្រការសម្រេចចិត្តរបស់សម្ដេចហើយអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើឡើងវិញ ជាមួយនឹងរូបលោកទន្ទឹមនឹងការរងមតិរិះគន់ពីមហាជនមួយចំនួនតូចរួចមក ស្រាប់តែក្រឡេកឃើញលោកតាន់គឹមសួរដែលជាទូទៅរូបលោកជាសកម្មជនរក្សាព្រៃឈើរបស់កម្ពុជាម្នាក់ដែលចូលរួមយ៉ាងស្វិតស្វាញក្នុងការដាំដើមឈើនិងការពារបរិស្ថានបានបន្តថាតើប្រជាជនខ្មែរយើងទាំងអស់គ្នាកំពុងតែយល់សប្តិឬយ៉ាងណាតើរឿងអភិនិហាពិតជាកើតមានមែនឬយ៉ាងណា បើនេះគឺជាការពិតមែនពួកយើងគោរពស្រឡាញ់បងមិនខកបំណងទេ ហើយគោរពស្រឡាញ់បងលើសដើម ជាគំនិតខ្ញុំបើជ្រុលតែឈូសហើយ គួររៀបចំទៅជាសួនធម្មជាតិដែល អាចតេទៀងទាំងទេសចរជាតិនិងអន្តរជាតិឬអភិវឌ្ឍបែប ធម្មជាតិសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី8ខែសីហា ឆ្នាំ2022នេះសប្បុរសជននានា បានចូលរួមយ៉ាងច្រើនដើម្បីចូលរួមដាំដើមឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ ដោយនៅពេលនេះសប្បុរសជនបានបរិច្ចាគដើមឈើប្រភេទបេងធ្នង់និងក្រញូងប្រមាណជាង100000ដើមពលគឺគ្រប់ចំនួន សម្រាប់ដាំបំពេញឡើងវិញហើយ នៅ ថ្ងៃទី7ខែសីហាឆ្នាំ2022សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលុបចោលលិខិតអនុញ្ញាតឲ្យដោះដូរនិងអភិវឌ្ឍភ្នំតាម៉ៅដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម និងឲ្យក្រុមហ៊ុនដែលបានឈូសឆាយត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។